ល្បួងស្រលេងដួងអង្គពីចិនដា ស្នេហ៍តាំងពីយូរយូរមកហើយតាំងនៅ ផ្ដាំដឹងស្រងកលយ៉ាងច្បាស់ជារឿងធំមិនខានកុំចង់ ជីវ៉ានឹងដឹងថាបងជាប្រុសស្មងស្នេហ៍មកប៉ុននឹងហើយមិនដេកត្រាំត្រៃអូនធ្វើមិនដឹង ឬមួយអូនខឹងខឹងនឹងបងស្រឡាញ់ត្រាំត្រៃមិនគួរជឿសោះថាចិត្តត្រីត្រង់ បងបងទៅរួមចិត្តបងមានតែដួងមួយសូមដួងកុំព្រួយថាបងតែកែសាវ៉ាបើអូនមិនជឿទូទៅទាំងបងក្បែរផ្សារសូរិយាដូចជីវ៉ានឹងដឹងថាបងជាប្រុសស្មងស្នេហ៍មកប៉ុននឹងហើយមិនដេកត្រាស់ត្រៃអូនធ្វើមិនដឹង ឬមួយអូនខឹង ខឹងនឹងបងស្រឡាញ់ត្រានត្រៃមិនគួរជឿសោះថាចិត្តស្រីស្រស់គិនបែបនេះឡើយតែទួងយ៉ាងណាក៏ដោ